ម៉ាក់ប៉ាគួរដឹងកត្តាទាំងនេះបណ្ដាលកូនតូចតូចរលាកខួរក្បាលជាងនឹងហើយថាក្មេងៗឧស្សាហ៍ឈឺណាស់ហើយពេលខ្លះមិនត្រឹមតែឈឺជំងឺផ្ដាសាយក្អកក្តៅខ្លួនស្រាលស្រាលនោះទេកូនតូចនឹងអាចប្រឈមនឹងជំងឺប៉ះពាល់ដល់អាយុជីវិតដូចជាជំងឺលាកខួរក្បាលជាដើម លោកវិជ្ជបណ្ឌិតហាងរតនាឯកទេសផ្នែកជំងឺទូទៅបានប្រាប់ឲ្យដឹងថាភាគច្រើននៃក្មេងដែលកើតមានជំងឺរលាកខួរក្បាលនេះគឺបណ្ដាលមកពីកត្តាដូចជា ចាក់វ៉ាក់សាំងមិនគ្រប់គ្រាន់ញ៉ាំអាហារមិនគ្រប់គ្រាន់ខ្វះអាហារូបត្ថម្ភកង្វះអនាម័យឆ្លងពពួកវីរុសជាដើមតកតងនឹងបញ្ហានេះលោកវេជ្ជបណ្ឌិតបានបន្តទៀតថាក្មេងៗណាកើតជំងឺនេះគឺមានហានិភ័យខ្ពស់ក្នុងការប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិត ហើយក្រៅពីការជំងឺលាកខួរក្បាលនេះហើយវាអាចបណ្ដាលឲ្យក្មេងទៅ ជាពិការអវយវៈពិការប្រាជ្ញា ហើយអាចឈានទៅក្លាយទៅជាមនុស្សរុក្ខជាតិទៀតផង។ លោកវិជ្ជបណ្ឌិតបានបន្តទីថាក្មេងដែលមានបញ្ហារលាកខួរក្បាលនេះតែងចេញរោគសញ្ញាស្តៀងនិងជំងឺស្រាលស្រាលធម្មតាដែរក្នុងនោះមានដូចជាឈឺក្បាលក្តៅខ្លួនចង់ក្អួតប៉ុន្តែក្នុងករណីដែលកូនបង្ហាញអាការៈមិនស្រួលខ្លួនមិនឆ្លើយតបមិនសូវលេងដូចធម្មតាមើលទៅអស់កម្លាំងឬកូនឧស្សាហ៍ត្អូញថាឈឺក្បាលប៉ាម៉ាក់ត្រូវនាំកូនទៅជួបគ្រូពេទ្យជាបន្ទាន់។